លុយអាចទិញអ្វីៗគ្រប់យ៉ាងបានមែនទេចុះលុយអាចទិញសុភមង្គលបានអត់ខ្ញុំចង់បានសុភមង្គលនិងភាពកក់ក្ដៅយើងខំទៅធ្វើការរាល់ថ្ងៃដើម្បីនរណាមិនដើម្បីឯងទេអីបាទធ្វើដើម្បីមុខមុខណៃតែប៉ុណ្ណោះមិនដើម្បីខ្ញុំទេតែមិនដឹងក្តីមកខ្ញុំរស់នៅដូចគ្មានឪពុកម្ដាយអញ្ចឹងជីវិតមានតែខ្លួនមួយព្រោះតែចង់បានការបារម្ភភាពកក់ក្ដៅពីប៉ាម៉ាក់ក៏មិនបានដែរមកបើត្រឡប់មកវិញមកណា គឺសន្យាថាចុះធ្វើជាគ្មានគាត់តែមុនហើយរវាងងាប់ដូចខ្មោចឆ្កែហើយនឹងធ្វើការជាមួយយើងញ៉ែនោះយំណាចុះព្រមតោអំតោយើងហូកំលឹងនេះភាពយន្តជីវិតរឿងចិញ្ចឹមកូនខុសមានផ្សាយជូនទស្សនា នៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ន និង Facebook YouTube Sastra Film